សូមស្គាល់ក្លិនអើយអើយស្គាល់ក្លិន កែសសូបឹងស្រូបស្រង់មាឆ្អិនមិនស្កប់ចិនឡាលុំជ្រៃជ្រួតជ្រាបគុណព្រាបសូរិយា សូមយកកែសាក្រាលក្រោមរំខាស្ដាប់លេងជីវិត រូបបងខ្វាំងភ្នែករាប់បែកទៀតចូលលើអើយទៀតចូលជួបកែបណ្ដូលការគោលដំទៅលើម៉ែជួងចិត្តលោកកៃលីងចត់ខ្លាយជាផ្អែមឆ្អិតទឹកមុនអមរិទ្ធរៀបដឹកជួនស្រីក្នុងរាត្រីកា រាដែលកៅសូមរាំក្រាបសូមក៏ជ័យកាផ្ទុំយំសោបោកខ្លួនក្នុងបឹងអើយអើយក្នុងបឹងអងវរំពឹងញ៉ាពីងតាមជ្រឹងហាជ្រាយរាត្រីទៅប្រាំប្រោះណា

យំសោកបើខ្លួនក្នុងបឹងអើយឃើញក្នុងបឹងអង្វររំពឹងយ៉ាពីតាមជ្រឹងហាជ្រែករាត្រីទៅប្រាំប្រណា ចិនដាប្រណីដល់យកកាព្រៃទៅដាក់ទៀតបីក្នុងមានសួ